ម៉ែនយូលេងម៉ោង2សវណ្ណបាទម៉ែនយូលេងម៉ោង2តោះបើប្រិមិត្តនិយាយអំពីម៉ែនយូយើងឈានចូលដល់ម៉ែនយូតែម្ដងម៉ែនយូជាមួយនឹងអាតឡង់តាក្រុមទាំងពីរនេះមិនដែលប៉ះគ្នាម្ដងណាទេមិនដែលមានប្រវត្តិបាទនៅប៉ះគ្នាទេ បាទមិនដែលមានប្រវត្តិប៉ះគ្នាទេ យប់នេះគឺ Manchester United ឲ្យជ័យទៅកាន់ Atalanta កន្លះស្និតលើ1បាទ3-1ហ្មងដាច់បាទនេះ3-1ហ្មងដាច់ គូទាំងពីរយក O ប្រិមិត្តបាទគូនេះ O បាទ O បាទបើសិនជាយើងនិយាយប្រវត្តិក្រុមទាំងពីរមិនដែលប៉ះគ្នាទេ Manchester United 5ប្រកួតចុងក្រោយឈ្នះតែមកប្រកួតគត់បាទ5ប្រកួតចុងក្រោយឈ្នះ1ចាញ់3ស្មើ1បាទនៅ Premier League នោះវិញគឺ2ប្រកួតចុងក្រោយនោះបាទចាញ់ទាំងពីរប្រកួតបាទ League Cup នោះបាទចាញ់ West Ham បន្តមកទៀតចាញ់ Premier League នឹងចាញ់ Aston បាទបន្តមកទៀតនឹងចាញ់ទៅលើ Leicester បាទ ហើយស្មើបាទស្មើមួយអេវ៉ាតុនទៀតបាទដូចទៅដូចយ៉ាប់យើណាឆាំពីលីកឈ្នះវីឡារៀល2ទល់នឹង1សេះឈ្នះចុងម៉ោងរកគ្រាប់បាល់ដោយគ្រីស្ទីណូរ៉ូណូប៊ីសតែរមបានទៅទៀតបាទអញ្ចឹង5ប្រកួតចុងក្រោយរបស់ Manchester United ឈ្នះ1ស្មើ1ចាញ់3អត់ល្អទេ ការប្រកួតក្នុងដី5ប្រកួតចុងក្រោយបាទឈ្នះ2ស្មើ1ចាញ់2ឈ្នះ2ចាញ់2ស្មើ1បាទការប្រកួតចុងក្រោយស្មើ1 Everton បាទហើយ UEFA Champions League យកឈ្នះលើ Villarreal បានណា2-1ក្នុងដី Man U ហ៎បាទអញ្ចឹងយប់នេះក៏ Man U ធ្វើបានល្អដែរបាទប្រេងមកកំទាត់ណាមើលងាយគាត់ណាបាទពេលខ្លះក្លឹបពេលខ្លះលេងណាមើលទៅដូចរៀងបបាយតែដល់ពេលលេងមួយក្រុមខ្លាំងទៅគាត់លេងរបៀបផ្សេងបាទ5ប្រកួតចុងក្រោយរបស់អាតាឡង់តាឈ្នះ3ស្មើ1ចាញ់1គាត់បើជាង Man U បន្តិចការប្រកួតក្រៅដី5ប្រកួតចុងក្រោយឈ្នះ3ស្មើ2ណែដូចជាល្អវិញសម្រាប់អាតាឡង់តា ការប្រកួតក្រៅដីរបស់គាត់ UEFA Champions League ក៏យកឈ្នះលើយ៉ាងប្រយ1ទៅ0បាទហើយក៏ដូចជាស្មើជាមួយនឹង Villarreal 2ទៅ2បាទហើយសម្រាប់ Manchester United នឹងទៅផ្លាត់ឈ្នះរបស់យ៉ាងប្រយបាទចាញ់យ៉ាងប្រយ2-1បាទប៉ុន្តែក៏យកឈ្នះលើ Villarreal 2ទៅ1បាទនេះតែគ្រាន់បើក្នុងដីបាទគ្រាន់បើក្នុងដីយប់នេះបាទសម្រាប់ Edison Cavani បាទអត់មានឈ្មោះទេបាទហើយជាមួយនឹង Martial អាចនឹងមិនមានឈ្មោះដែរប៉ុន្តែខ្ញុំគិតថាប្រហែលជាអាចមាន បាទ Rafael Varane នៅឈឺនៅឡើយទេ Rafael Varane អាចនឹង3ខែប្រិមិត្តអាចនឹង3ខែបានអាចចូលរួមវិញបាន យប់នេះ De Gea អ្នកចាំទីខ្សែប្រយុទ្ធជួរមុខ Cristiano Ronaldo តំបន់បម្រើគឺមានពូប៉ុកបា Bruno Fernandes Marcus Rashford Thomas ហើយជាមួយនឹង Greenwood បាទមើលទៅហ្នឹងក្បួនហ្នឹងគឺទៀត4 2 3 1ទៀតបាទដដែលដដែលបាទខ្សែការពារម៉ាក់ខាយលីនឡូសលូកសហើយនិងវ៉ាន់ប៊ីសាកាហើយគ្រាន់តែមើលមក4 2 3 1នឹងឯង បាទម៉ាខាយលីនឡូសលុកសវៀនប៊ីសាកាតំបន់ការពារតំបន់បំរើការពារនោះគឺមាន Greenwood ហើយនិងប៉ុកបាខ្សែប្រយុទ្ធខាងលើនោះគឺមាន Bruno Fernandes កដារ Rafael ខាងឆ្វេង Greenwood នៅខាងស្ដាំបាទហើយប្រយុទ្ធកដានោះគឺ Cristiano Ronaldo បាទមើលទៅវាដដែលដដែលនឹងឯងបាទហើយទិញ Sancho មកឲ្យគ្នាអង្គុយលេងបាទ Van der Beek មកអង្គុយលេងបាទអត់យល់ទេបាទ បើសិនជាប្រិយមិត្តសួរថាតើ Man U យប់នេះឈ្នះអត់ហើយបើសិនជាប្រិយមិត្តមើលទៅក្នុងតារាងនៅក្នុងការចាញ់របស់ Manchester United វិញឈ្នះតែមួយប្រកួតគត់សួរថាតើយប់នេះ Manchester United ត្រូវការបន្ទុកទេ Manchester United ត្រូវការបន្ទុកបាទហើយសម្រាប់ក្រុមផ្សេងត្រូវការបន្ទុកអាតឡង់តាត្រូវការទេអាតឡង់តាក៏ត្រូវការបន្ទុកដូចគ្នាប៉ុន្តែគ្រាន់តែការប្រកួតយប់នេះគឺជាការប្រកួតក្នុងទឹកដីរបស់ Manchester United បាទប្រសិនបើ Man U ឈ្នះ នោះមានន័យថា Man U នឹងឈិតស្ថិតនៅលើកំពូលតារាង ប្រសិនបើ Villarreal អាចយកឈ្នះទៅលើ Young Boys បាទអញ្ចឹងបើសិនជាយើងនិយាយ Man U វិញ Man U ក្នុងដីគាត់គាត់ឈ្នះហើយហើយ អាតាឡង់តាបាទលេងក្រៅដីគឺស្មើមួយ Villarreal ទេបាទអញ្ចឹងស្មើក្រៅដីស្មើមួយ Villarreal អញ្ចឹងវាស្មើនឹងចង់និយាយថាអាតាឡង់តាលេងក្រៅដីស្មើ Villarreal Villarreal លេងក្រៅស្រើដីស្មើចាញ់ Man U អញ្ចឹងយប់នេះជាមួយនឹង Man U ក៏អាតាឡង់តានេះចាញ់ Man U ដែរ បាទយើងនិយាយលេងលេងចឹងណាបើយើងរៀបរាប់លេងលេងបាទយប់នេះប្រិមិត្តប្រហែលជាមិនជឿទេថាមែនយូប្រកាសជាចាញ់ណាបាទប៉ុន្តែខ្ញុំផ្ដល់ជូនដល់ប្រិមិត្តថាយប់នេះមែនយូឈ្នះហើយឈ្នះច្រើនទៀតបាទយប់នេះ Manchester United យកឈ្នះលើ Atalanta ក្នុងលទ្ធផល3ទៅ1បាទខ្លានបានខ្លាចតែ Atalanta អត់មានបានអត់បានមកគ្រាប់ផងនេះបាទការប្រកួតចុងក្រោយរបស់ Atalanta យកឈ្នះលើ Empoli 4-1 បាទតែកុំភ្លេចណាអាតាឡង់តាចាញ់ AC Milan 3ទល់7បាទទឹកដីខ្លួនឯងផងហើយ AC Milan ហ្នឹងតែមិនចាញ់ប៉ុកតូហើយថ្មីថ្មីទេ បាទអញ្ចឹងមានន័យថារបៀបរបបនេះ បាទ Man U ឈ្នះហើយអាតាឡង់តាទៅមិនរួចទេទៅមិនរួចទេបាទសម្រាប់អាតាឡង់តារាត្រីនេះអត់ទៅរួចទេអត់ទៅរួចទេបាទ Man U ឲ្យ JKC ជេហើយ បាទអើយបាទ Pro Fan Man Friend ខ្ញុំណា បាទបើយើងតាបើយើងឲ្យហើយអីខ្ញុំឲ្យបើយើងជុំនេះឈ្នះ2-1បាទបាល់ហ្នឹងមិនស្រួលហ្នឹងបើយើងមុននេះអាចស្មើណាបាទរំលងបានក៏រំលងទៅបាទតាពិតទៅខ្ញុំនិយាយឲ្យតង់ត្រង់ណាតាពិតការលេងមួយ Leicester Man U ត្រូវតែឈ្នះហើយប៉ុន្តែខ្ញុំមិននឹកស្មានទេមកខាយធ្វើឲ្យអ្វីគ្រប់បែបយ៉ាងរបស់ Manchester United ហ្នឹងគឺប្រែប្រួលអស់លីងប្រិមិត្តមើលដើមតង់ មុនពេលដែលមកខាយធ្វើឲ្យខូចក្របបាល់ Man U លេងល្អណាស់ បាទគ្រាន់តែ Greenwood ដាក់មកគ្រាប់នោះមុន Greenwood ដាក់មកគ្រាប់នោះគឺ Man U មានសាច់បាល់ល្អមែនតើ Man U ដាក់មកគ្រាប់ពងក៏ Man U នឹងចាប់ផ្ដើមមានសាច់បាល់ក៏នៅតែល្អដល់ពេលចាប់ផ្ដើមតែមកខាយធ្វើឲ្យខូចបាល់មកគ្រាប់ហ្នឹងបាទធ្វើឲ្យ Man U លេងអញ្ញែញ៉ៃតែម្ដងបាទលេងអញ្ញែញ៉ៃតែម្ដងបាទតែខ្ញុំជឿជាក់មួយទៀតថាសម្រាប់តម្រង ខ្ញុំមិនជឿថាក្លឹបដែលល្អមួយលេងចាញ់ហើយចាញ់ទៀតនោះទេបាទ អញ្ចឹងស្ដើងរហូតវាតែងតែមានក្រាស់អញ្ចឹងយប់នេះខ្ញុំជឿជាក់ថាមែនញូក្រាស់បាទអត់ស្ដើងទៀតទេបាទ